ប្រើពេលមើលចិត្តគ្នារាប់ឆ្នាំ ធ្វើសង្សារក៏អង្គពេលរាប់ឆ្នាំស្ដាំពាក្យចាំចាក់ជាប់ត្រជាអស់ពេលរាប់ឆ្នាំជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងនាងខ្ញុំក្នុងកម្មវិធី ប្រមាញ់អារម្មណ៍ហ្នឹងហើយហើយពេលនេះគឺខ្ញុំកំពុងតែស្ថិតនៅក្នុងផ្សារមួយកន្លែងហើយក៏មានមនុស្សច្រើនផងដែរ តោះទៅប្រមាញ់ទាំងអស់គ្នាតើអ្នកណាអាចឆ្លើយសំណួរជាមួយនឹងនាងខ្ញុំបាន ក្នុងប្រធានបទសង្សាចាស់តោះអូជួយសួស្ដីបងសួស្ដីតើខ្ញុំអាចរំខានពេលបង1នាទី2នាទីបានទេបានបាទអឹមតើបងធ្លាប់មានសង្សារចាស់អត់ អូត្រូវតែម្ដងឥឡូវសូមសួរដល់សំណួរចាស់ដនតែម្ដងណាប្រសិនបើជួបសង្សារចាស់ដោយចាស់ដនតើបងនឹងនិយាយអ្វីទៅកាន់គាត់ អូនបងថាយើងគួរតែទៅកន្លែងស្ងាត់ទៅល្អជាងណានៅនេះមនុស្សច្រើនណាខ្លាចគេមើលឃើញឆ្នាំនេះជា ឆ្នាំទី6ឯណាដែលពួកយើងស្រឡាញ់គ្នាកាលឆ្នាំទី1ពួកយើងលួចទៅធ្វើនៅបន្ទប់ទឹកខ្លាចគេឃើញឆ្នាំទី2នៅខៀនលបង ឆ្នាំទី3នៅក្នុងបន្ទប់ជួលហើយឆ្នាំទី4ក៏ធ្វើនៅបានបានបានទៅណាអសុំទោសព្រោះថាបងចេះតែមានអារម្មណ៍ចម្លែកចម្លែកព្រោះតែបងខ្លាចគេដឹងថាយើងស្រឡាញ់គ្នាមកពីខ្លាចគេដឹងហ្នឹងឯងបានអូនព្យាយាមលាក់បាំងហ្នឹងហើយក៏មិនអាចទៀមទាស្អីពីបងច្រើនដែរតែឆ្នាំនេះអូនសុំបងទៅញ៉ាំអីនៅខាងក្រៅម្ដងណាបាទ បានតាតោះអញ្ចឹងបងនាំអូនទៅញ៉ាំគ្រឿងសមុទ្រណាបងសែស្រឡាញ់គ្នាមក6ឆ្នាំ បងក៏ដឹងថាអូនអត់ចេះញ៉ាំគ្រឿងសមុទ្រទេអ្ហ៎បងនិយាយលេងតាបញ្ញាប់តាខ្យល់មែនាងតូចប្រយ័ត្នប៉ាប៉ាវាយចាប៉ាប៉ា តែអូនសុំសួរមួយមើលស្រឡាញ់គ្នា ឆ្នាំចុងក្រោយ ពួកយើងបានធ្វើអីខ្លះអឺនេះដល់ថ្នាក់រើនៅផងអបងអត់ចាំថាពួកយើងបានធ្វើអីខ្លះហើយអូចាំតាអូនគឺឆ្នាំចុងក្រោយនៃក្តីស្រឡាញ់របស់យើង បងបានផ្ញើសារប្រាប់អូនថាបងស្រឡាញ់អូន ហើយមួយថ្ងៃ គឺបងផ្ញើសឹងតែ24ម៉ោងហើយមិនដែរតែពីបងស្រឡាញ់អូនដែលបងផ្ញើមកអូនហ្នឹងវាដដែលដដែលបងកូពីផាសទៅឯងអសអាចកូពីផាសបានតែបេះដូងมันអាចទៅកូពីផាសចឹងបានទេព្រោះថាបេះដូងនេះគឺមានតែណឺណឺណឺណឺណឺណឺណឺណឺអូយតលន់ណាសំដីឡើងព្រៀន អញ្ចឹងបានជាខ្ញុំរងស្រឡាញ់បងដល់ថ្នាក់ហ្នឹងបងវិញទេដែលគួរសួរអូនថាអូនទៅធ្វើស្នេហ៍បងខ្លះ បានជាបងស្រឡាញ់អូនដល់ថ្នាក់នេះថាចៃដល់ណែជួបឯនៅទីនេះមែនទេតាំងពីឡើងតារាល្បីមកមានស្រីស្អាតមកក្បែររហូតណាមែនទេបានសង្សារស្អាតអត់ណែនាំមកគ្នាស្គាល់ផង ណែសង្សាយមែនអើយមានណាមិនសង្សាទេមិត្តភក្តិតារៀនតាំងពីវិទ្យាល័យជាមួយ គ្នាហើយឥឡូវគេក៏មានសង្សាដែរមែនអត់ណាចាមែនទេខ្ញុំមានសង្សាយហើយ សង្សាខ្ញុំជាមនុស្សដែលស្រឡាញ់គ្នាខ្លាចគេដឹងអញ្ចឹងហើយទឹកគេមិនមកទទួលខ្ញុំហ្នឹងណា អូអញ្ចឹងទេអ្ហ៎ប្លែកណោះមានសង្សារស្អាតចឹងហើយនៅខ្លាចគេដឹងទៀតពេលមើលចិត្តគ្នារាប់ឆ្នាំណែសង្សារទីសង្សារអនឯងដូចសង្សារអាសាក់ទៅអាសាក់ពេលដែលវាខ្លាចជាតារាល្បីវាខ្លាចអត់ហ៊ានណែនាំមិត្តស្រីឲ្យគេដឹងទេព្រោះវាខ្លាចគេលែងគ្រប់ត្រូវវាត្រូវអឺបែបចឹងដែរ ơiមានមកពីណាការងារលវសឹងអីមានពេលណាទៅយកសង្សារក្តីស្រឡាញ់គេបែបមកចោទោះគេមកក្រោយតែគេធ្វើណាណាសិនអូនមានអីមែន គេមកឃើញហើយណែបងដឹងថាអូនធ្វើនឹងបងនឹងរឿងមុននេះតែបងសុំទោសពិតមែនណាមុននេះបងស្លន់ពេកមិនដឹងថានិយាយមិនជាមួយពួកគេ បានជាប្រាប់គេថាអូនជាមិត្តរបស់បងតែម្ដងទេឥឡូវបងខកណា បងសុំទោសណាណាមួយ បងធ្វើនេះក៏បងមានហេតុផលដែរហើយណាមួយអូនក៏ដឹងដែរថាពេលនេះបងកំពុងតែមានឈ្មោះបងចង់សាងឈ្មោះណាមួយពួកយើងក៏នៅក្មេងផងក៏មិនដឹងថាជាសូអស់អត់មានប្រយោជន៍អីដែរអត់ពួកគេគ្រប់គ្នាដឹងហ្នឹងជីប្រចាំទេតែ ខ្លួនឯងគួរដឹងចាំដល់ពេលចាំបង្ហាញគេក៏បានដែរណាខ្លួនឯងដែលលើគេនិយាយអត់ថាស្នេហា private គឺតែតែស្មោះត្រង់ជាងស្នេហាដែល show off ភាគច្រើនអា show off show off ហ្នឹងក៏បាយគ្នាច្រើនដែរហើយណាមួយក៏មិនចូលចិត្តឲ្យអ្នកគេដឹងថាយើងស្រឡាញ់គ្នាដែរតែបើសម្រាប់បងផ្ទាល់គឺបងស្រឡាញ់មិនខ្លាំង នាងជាងជាគូស្នេហ៍របស់យើងបងតែញ៉ែអូនហើយនឹងបងពាក់ជាមួយគ្នាមកហុចដៃមកបងពាក់ឲ្យហើយចាំមើលដៃបងណា ដូចគ្នាអត់តោះអញ្ចឹងបងនាំបងទៅញ៉ាំអី ណៃធ្វើអីណាអត់ខ្លាចគេឃើញសំតោតិចថាបងឥឡូវកំពុងតែល្បីរឿងក្រទៅក្រទៅមិនស្អាតបើសឹកសឹកមានគេមកឃើញស្អិតល្មួតមួយគ្នាអញ្ចឹងពីមិនសមទេអឺណែណែមកទិញឲ្យទិញឲ្យអញ្ចឹងតិចមានគេមកឃើញទៅណែចាប់យកទៅ បោកបានលឿនជញ្ជាំងរលោងស្អាតគ្មានស្នាមប្រេះរូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវស្ទីងជីវិតប្រកបដោយភាពស្វាហាប់ នរបស់អ្នកដើម្បីធម្មពលនិង ភាពជោគជ័យលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ទូគេមកក្រោយតែគេធ្វើឲ្យអូនបដូរចិត្តហើយនេះចេញពីសាលាហើយចេញហើយចង់នាំអូនទៅណាមែនអឺគឺចង់នាំអូនទៅផ្សារហ្នឹងតាមផ្សារអឺ តិចមានគេឃើញប្រើពេលមកចិត្តគ្នារាប់ឆ្នាំ ធ្វើសរសើរក៏អត់ចាប់ទៅផ្សាយរាប់ឆ្នាំស្ដាំពាក្យចាំចាក់ជាប់ត្រជា អស់ពេលរាប់ឆ្នាំ បងមិនក្លាហាន បង្ហាញគេស្រលាញ់គ្នារាប់ឆ្នាំបាន អូនបើសិនជាដាដាមានអ្នកគេមើលយើងជូអូនឯងកុំភ្លេចលេងដៃបងលឺហ៎លេងឲ្យឲ្យល្អអឺអាខ្ញុំធ្វើឲ្យខូចបរិយាកាសមើលអូនដោយសារតែបងចង់នៅចិត្តអូនហ្នឹងបានជាបងនាំអូនមកដាលេងផ្សារហើយបងប្រាប់អូននេះ គ្រាន់តែចង់ឲ្យពួកយើងប្រយ័ត្នតែប៉ុណ្្នឹងឯងអូននៅមិនយល់ទេទេអូនយល់យល់គ្រប់យ៉ាងទៅលើតែបងសាក់ស្រឡាញ់បងយូរហើយអូនគួរតែយល់ពីបងជាងគេត្រូវអត់អូននិយាយលេងទេតោះយើងទៅទិញកៅអៅទៅអូនត្រូវការកៅអៅថ្មី អត់អូនឯងសួរថាម៉េចវិញសួរគេមិញអត់អីបើចាប់អារម្មណ៍សួស្ដីអូននាំគ្នាមកមើលអាវមែនមើលអាវសើចូលម៉ូដថ្មីថ្មីទាំងអស់ពេញចិត្តម៉ូដអីមើលអូនចាខ្ញុំសុំមើលសិនបងចាអឺនេះកូនតូចលេងរឿងម៉េចស្អាតមែនបាទបង នៅក្រៅសង្ហាខ្លាំងខ្លាំងជាងក្នុងគ្រឿងទៀតកូនបងណាចូលចិត្តមើលរឿងអូនណាហើយនេះនាំសងសាមកទិញអីមែនអូយស្ដាយមានសងសាបាត់ស្មានតែមិនតាន់មានអោះមែនទេបងមែនសងសាយមិត្តភ័ក្ដិខ្ញុំតាគេមានសងសាយខ្ញុំខ្ញុំបាន single ហើយណាមួយក៏មិនដឹងថាយកសងសាមកទៅអីដែរ នាំតាទិសដៃទិសជើងហ្នឹងបងមែនទេអូន មិនតាន់មានក៏ល្អដែរយើងសាងគេឈ្មោះឲ្យល្បីសិនទៅហើយម្យ៉ាងឥឡូវអូនក៏គេស្គាល់ច្រើនដែរបាទចាហ្នឹងឯងពេញចិត្តអីមើលអូនចាដូចជាអត់ត្រូវទេបងអរគុណច្រើនចាចាំបងតែសិនណាចាចាចា អីមែនទេបានមកឈប់អញ្ចឹងមកផ្សារតែ2នាក់ហេតុអីចាំបាច់មានម្នាក់ដើរមុខដើរក្រោយបើខ្លាចគេឃើញអញ្ចឹងហៅមកធ្វើអីអូយអូនឯងគិតច្រើនពេកហ៎ឥឡូវអូនឯងដើរទៅមុនណាពួកគេមើលមកយើងច្រើននេះមកខំគេណាណាជាអស់ពេលរាប់ឆ្នាំបងមិនក្លាហានបង្ហាញគេ ឆ្នាំបានអើអូនពេលណាពេលណាតើអាចបង្ហាញគេថាយើងស្រឡាញ់គ្នាបាន ខ្ញុំចាំដល់ពេលណាទៀតហ៎នេះមិនបានអូននិយាយរឿងនឹងទៀតទេដូរមកនិយាយរឿងសบายសบายម្ដងហ៎ខែយើងតាមតា anniversary ជាមួយគ្នា6ឆ្នាំហើយសាក់កដឹងថា6ឆ្នាំដែលតាក់ទងជាមួយសាក់នេះខ្ញុំបានលាក់បង់ប៉ុណ្ណាតែតាំងពីតាក់ទងគ្នាមកណាខ្ញុំគ្មានសិទ្ធអីទាំងអស់លើសាក់ ខ្ញុំមិនអាចទៀមទាចង់គ្រប់គ្រងស័ក្តិទេខ្ញុំគ្រាន់តែចង់ឲ្យគេដឹងថាពួកយើងស្រឡាញ់គ្នាខ្ញុំចង់ឲ្យគេឃើញ ថាស័ក្តិគឺជារបស់ខ្ញុំតែស័ក្តិវិញស័ក្តិគិតតែលាក់បាំងខ្ញុំមិនល្អមិនសមឲ្យស័ក្តិបើកមុខជាមួយមែនទេអត់ទេមិនអញ្ចឹងក្រោយមកប្រាប់ឲ្យតែ ថាពួកយើងនៅក្មេងពេកក្មេងពេកអ្ហ៎ពាក្យនេះវាប្រើបានតាំងពី6ឆ្នាំមុនមកតែពេលនេះវាប្រើឡើងបានទេសាក់មកមុខខ្ញុំមើលខ្ញុំអាយុកាន់តែច្រើន សម្រាប់ខ្ញុំក៏លែងដូចមុនដែរបើខ្ញុំរៀបការតាំងពីប្រហែលឆ្នាំមុនមកណាពេលនេះខ្ញុំប្រហែលជាកូនមួយកូន ពីរបាត់ទៅហើយ តែដោយសារពាក្យស្រឡាញ់ពាក្យទុកចិត្តទៅខ្ញុំមិនអាចទៅណាចោលសាក់បានឥឡូវសាក់ប្រាប់មើលថាខ្ញុំមិនល្អត្រង់ណាទៅបងអាចមកហៅមុខបានប្រាប់មកប្រាប់បងខ្ញុំនឹងកែសាក់ប្រាប់មកអូនកុំអញ្ចឹងអីណាទុកពេលបងបន្តិចទៅណាទុកពេលទុកពេលដល់ណាទៀត ដាស់យកអារម្មណ៍ខ្ញុំខ្លះអត់ពេលដែលជួបគេសាក់ក៏ប្រាប់គេ ថាខ្ញុំជាមិត្តភក្តិយើងមកបាំងមកសាក់ក៏ប្រាប់គេថាខ្ញុំជាសងសាគេ សងសាអ្នកនេះសងសាអ្នកនោះនេះសាក់យកតែអារម្មណ៍ខ្លួនឯងសាក់មិនដាស់យកអារម្មណ៍ខ្ញុំអត់ខ្ញុំចង់អួតផុសប្រាប់គេថាសាក់គឺជាសងសាខ្ញុំសាក់ស្រឡាញ់ខ្ញុំខ្ញុំចង់បានលឹកពីនឹងទៅទៀតរកថតឲ្យថតជាមួយគ្នា6ឆ្នាំមុននេះ បានតែត្រឹមយកមកមើលខ្លួនឯងចង់ផោអ៊ុតប្រាប់រណាក៏មិនបាននេះខ្ញុំត្រមអត់9ឆ្នាំមកយ៉ាងម៉េចសក្តាសួរគេទៅមានមនុស្សស្រីប្រមាថនេះដល់គេធ្វើបានដូចខ្ញុំនោះអូននេះអូនប្រាពាក្យត្រមអញ្ចឹងឯងគ្រាន់តែរឿងមិនបញ្ចេញឲ្យគេដឹងតែប៉ុណ្ណឹងអូនទុកវាសំខាន់ម៉ែថាអីវាសំខាន់ តលៈអ្នកដតេខ្ញុំកាន់តែគិតថាខ្លួនឯងត្រឹមជាស្រីកំដរមិនមែនជាសងសាស័កផ្លូវការអូននេះអូនមើលងាយអារម្មណ៍មកពេកទេណាបងស្រឡាញ់អូនប៉ុណ្ណាអូនក៏ដឹងទោះបីជាយើង private ពិតមែនហើយចុះអូនចាំបាច់ឲ្យគេដឹងរឿងយើងស្អីមិនបានជាអូនខ្វល់អារម្មណ៍គេមែនខ្ញុំខ្វល់អារម្មណ៍គេតែគេដល់យកអារម្មណ៍ខ្ញុំអត់ រស់នៅលួចលាក់វាមិនស្រួលទេអូឬមួយក៏សាក់មានអ្នកថ្មី ដែលគេល្អជាងខ្ញុំទឹកសាក់មិនអាចបង្ហាញមុខជាមួយខ្ញុំបានណានបងប្រាប់អូនទេថាថាបងគ្មានណាគេទេក្រៅពីអូននោះបងគ្រាន់តែសុំពេលអូនតែបានទេខ្ញុំទុកពេលឲ្យសាក់6ឆ្នាំមកហើយតែ6ឆ្នាំមកនេះសាក់មិនគិតថាវាច្រើនពេកទេ បោះមិនច្បាស់ជាមួយគ្នាផងពួកយើងសម្រាប់ធំនឹងចោះឆ្លុះគ្នាមក6ឆ្នាំឆ្លុះគ្នាតែរឿងដដែលដដែលខ្ញុំអត់ចង់បន្តទេមកក្រោយតែគេធ្វើឲ្យអូនបដូរចិត្តបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវស្ទីងជីវិតប្រកបដោយភាពស្វាហាប់ផ្ដល់ឡាយឡោដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យលាក់តក្រលេខ3លូតលាស់ដោយភាពរីករាយអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ទូគេមកក្រោយតែគេធ្វើ អត់ទេគេមកក្រោយតែគេធ្វើឲ្យអូនបដូរចិត្តស្គាល់គេខ្លីពិតតែដោយមនុស្សស្និទ្ធស្នាលរាប់ឆ្នាំទុំវើគេពិតពិតគេមិនដែលនេះនិយាយពាក្យថាចាំទើបអូនសម្រេចចិនយកគេមកស្អប់អូនចង់អូនមានឈ្មោះហើយបងជិះមិនខំមក វិស័យក៏អត់នេះឯងនៅគិតច្រើនតែអីហ៎បើបាយតែឆ្លោតបាយគ្នាហើយក៏បាយទៅហើយកុំតែខ្វល់តែអីទៀត ត់ឲ្យគ្នាខ្វល់មិនគ្នាស្រឡាញ់គ្នាមក6ឆ្នាំហើយព្រោះថាស្រឡាញ់គ្នាយូរហ្នឹងឯងតែមិនបាច់ចាំខ្វល់ហ្នឹងណានេះបើសិនជាគេច្បាស់លាស់ហើយគេស្រឡាញ់ឯងពិតមែននេះគេមិនបដឲ្យរយៈពេល6ឆ្នាំដែលឯងរងចាំមកនេះទៅជាអាសាបងអញ្ចឹងឯងនេះឯង ដល់អង្ការទៀតណាឬក៏ឯងចង់ធ្វើអញ្ចឹងពេញមួយជីវិតតែគ្នាស្ដាយគ្នាស្រឡាញ់គ្នាមក6ឆ្នាំបើបញ្ចប់ទៅបែបបែបហ្នឹងវាមិនងាយពេកទេនេះតាំងពីឯងស្រឡាញ់គ្នាជាមួយគេមកឯងសួរខ្លួនឯងតែមើលនេះមាននរណាគេគឺដឹងរឿងនេះខ្លះចម្លើយគឺអត់មាននរណាគេដឹងទេសូម្បីតែមិត្តភក្តិគេ ក៏គេមិនទៅប្រាប់ផងមនុស្សប្រុសដែលគ្មានផែនការច្បាស់លាស់អញ្ចឹងអីខ្លះអានខ្លួនឯងតារាមែនហើយឯងនៅទ្រាំដល់អង្ការទៀតចាយពេលមករយៈពេល6ឆ្នាំវាយូរពេកហើយនេះបើបច្ចុប្បន្នគេធ្វើចរិតអញ្ចឹងដល់ឯងហើយហើយឯងនេះនៅបារម្ភពីអនាគតទៅអីទៀតណាហើយមុខមាត់របស់ឯងវាកាន់តែចាស់ណាស់ហើយហើយ ដើរផ្លូវជាមួយគ្នាបានទេក៏ចែកផ្លូវគ្នាធំនឹងហ្មងទៅណានេះយើងគឺមិនបានចាក់រកឯងណាយើងគ្រាន់តែណែនាំឯងឲ្យឯងយកតែគិតមើលនេះឯងតើមានឱកាសអានសភៅថ្មីក៏តែងយកមកអានទៅុំនៅអានសភៅចាស់ គឺមានតែពាក្យតារាតារាទេឯងឆាប់ទិញសភៅថ្មីមកហើយប្រកាសសាច់រឿងខ្លួនឯងហ្នឹង បងសុំទោសណាបងសុំទោសបងសុំទោសបងសុំទោសណាបានហើយណាបើដល់តាមគេទៅ មិនអាចនៅបន្តបែបនេះមួយឆ្នាំទៅមួយឆ្នាំទៀតអញ្ចឹងទេមិននិយាយត្រូវមកបន្តមួយគ្នាមិនកើតទេឲ្យវាចាប់ត្រឹមនឹងហ្មងអឺ បងទិញរបស់ផ្ញើអូនច្រើនណាណាយល់អាអូននិយាយគ្នាសុខវិញសិនទៅបងដឹងថាបងខុសដែលយល់តែពីអារម្មណ៍ខ្លួនឯងបងសុំទោសណាតែបងចង់ប្រាប់អូនថាបងពិតជាស្រឡាញ់អូនពិតមែនណានិយាយចោលខ្លាចគេឃើញហ៎បងឡើងខ្វល់ហើយ ចង់ណាឃើញគឺឃើញទៅបងសុំទោសណាបងខំហើយប៉ុណ្ណឹងបានហើយណាស្រឡាញ់គ្នាយូរហើយបងចង់ឲ្យយើងមកឆ្លោះគ្នាដោយសាររឿងប៉ុណ្ណឹងណា គ្នាអ្នកស្គាល់គ្នាមកលេងចាំមិនក្រោយណាមិត្តភ័ក្តិអត់អីអញ្ចឹងឯងនិយាយមួយមិត្តភ័ក្តិឯងឲ្យស្រួលណាអឺអញ្ចឹងគ្នាទៅវិញសិនណាចាំអូហើយណៃឌឺបងមែនទេឌឺអីឃើញចង់បានអញ្ចឹងហ៎ហើយក៏ធ្វើឲ្យដែរ ឃើញបងជាអ្នកប្រាប់ហ៎ថានៅពេលដែលជួបណាគេត្រូវនិយាយប្រាប់គេថាយើងគឺជាអ្នកស្គាល់គ្នាហាមនិយាយផ្ដេសផ្ដាសពីមុនមែនតែឥឡូវមិនដូចពីមុនណាអូតែពីមុនបងខំឥឡូវបងឈប់ធ្វើអញ្ចឹងទៀតហើយមកទិញរបស់ញ៉ាំមកច្រើនណាស់ណាញ៉ាំជុំគ្នាហី ចាំពេលបងរួចដៃបងទៅកាត់កញ្ចក់ឲ្យដឹងអត់ធ្វើចឹងធ្វើអីគឺដោយសារតែបងធ្វើដើម្បីមនុស្សដែលខ្លួនបងស្រឡាញ់ហ្នឹងតែខ្ញុំអត់ត្រូវការបែបហ្នឹងទេខ្ញុំត្រូវការអីផ្សេងពីនេះបងសាក់ក៏ដឹងដែរថាខ្ញុំត្រូវការអី Huh. តែប្រហែលជាគ្មានថ្ងៃនោះទេភូអីដែលខ្ញុំត្រូវការវាលើសលប់ពេក ជាមិនបាននិយាយទេមកឥឡូវចង់តវ៉ាអីក៏តវ៉ាមកបងនឹងថា ការសំទោសបបងមិនអាចធ្វើអារម្មណ៍ដែលបាត់បង់ត្រឡប់មកវិញបានទេតែបងក៏ចង់សុំទោសអូនកន្លងមកបងពិតជាមិនគប់បីនឹងអូន បងមិនគួរឲ្យអូនចាយពេល6ឆ្នាំរសាតបងនៅក្នុងស្ថានភាពបែបនេះសោះបងសុំទោសដែលធ្វើឲ្យអូនខ្លាចជាមនុស្សអាកំបាំងសាខ្ញុំអាយុច្រើនហើយខ្ញុំធ្វើការមនុស្សដែលច្បាស់លាស់ជាមួយខ្ញុំដែលអាចចេះរំលែករឿងជាមួយគ្នាជាច្រើនចេញមុខចេញមាត់បាន មិនមែនលុយដល់ដូចពេលនេះទេ ត់យកពីខ្ញុំផងណាបើគ្រាន់តែបង្ហាញមកឲ្យគេឃើញវាពិបាកចុះតទៅមុខទៀតឲ្យខ្ញុំសង្ឃឹមអីបងដឹងអត់ថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តទេគេមកក្រោយតែគេធ្វើ បោកបានលឿនជញ្ជាំងរលោងស្អាតគ្មានស្នាមប្រេះរូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវស្ទីងជីវិតប្រកបដោយភាពស្វាហាប់ផ្ដល់មៃឡូដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យលាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយ អង្គសងទៅក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ទោះគេមកក្រោយតែគេធ្វើឲ្យអូនបដូរចិត្តស្គាល់គេហូហប់ថ្ងៃតាំងពីយើងស្រឡាញ់គ្នាមកបើទាំងមើលពេលនេះវាកាត់ឡើងតាំងពីពួកយើងស្រឡាញ់គ្នា6ឆ្នាំមុនប្រហែលជាខ្ញុំមិនចាក់ចេញពីបងទេនេះអូនបានន័យថាម៉េច រាល់ថ្ងៃហ្នឹងអូនខំប្រឹកខ្លាំងដើម្បីស្នេហាពួកយើងបងធ្វើទៅមើលបែបណាក៏អូនគិតថាវាជាទាំងមើលមនុស្សដែលស្រឡាញ់គ្នា តែអូនមើលទៅសង្សារគេផ្សេង គេមិនដូចពួកយើង គេស្រឡាញ់គ្នាគេ take care គ្នា គេកាន់ដៃគ្នាហើយក៏គេ ប្រាប់អ្នកដទៃថាគេស្រឡាញ់គ្នា តែបងវិញ បងខុសពីគេទាំងស្រុងបងតែងតែនិយាយថាអូនស្រឡាញ់បងស្រឡាញ់អូន បងចង់រស់នៅជាមួយអូន តែចុងក្រោយវាបានតែត្រឹមជាពាក្យសម្ដីទង្វើវិញគឺស្មើសូន្យអូនគិតថាវាគួរទៅដល់ពេលហើយ ដែលយើងបែកគ្នាបែកគ្នាអញ្ចឹងហ៎មែនទេខ្ញុំប្រហែលជាមិនល្អគ្រប់គ្រាន់ទៅបានជាបងមិនដែលបង្ហាញថាខ្ញុំជាសងសាបងពេលដែលយើងបែកគ្នាបងក៏អាចទៅរកសងសាថ្មីដែលល្អជាងខ្ញុំអាចបញ្ចេញមុខពេញមុខពេញមាត់ចំណែកខ្ញុំ ក៏អាចបើកឱកាសឲ្យខ្លួនឯងមានក្តីសុខជាងនេះធ្វើជាមនុស្សលុយលាក់របស់គេខ្ញុំហត់ទៅដល់ថ្នាក់ដល់និយាយថាមិនទៅសុំធ្វើជាសងសាបងអូនឯងហត់ដល់ថ្នាក់ហ្នឹងឯងចុះបងហត់អត់ពេលដែលនៅជាមួយខ្ញុំជប់គេដែលស្គាល់គ្នា បងតែងតែនិយាយប្រាប់គេថាខ្ញុំជាសង្សារអ្នកនេះសង្សារអ្នកនោះប្រពន្ធអ្នកណាក៏មិនដឹងឲ្យទៅបងយករួចខ្លួនបាននេះប្រហែលជាបងចង់ឲ្យខ្ញុំខ្លាចជាសង្សារគេហើយមើលទៅបើអញ្ចឹងក៏ល្អហើយពួកយើងបាយគ្នាហ្មង អបអរសាទរណាបំណងរបស់បងបានសម្រេចហើយពួកយើងខ្លាចជាសង្សារចាស់នៅគ្នាចាប់ពីពេលនេះតទៅ

បើកៅខ្លួនឯងម្ដងទៀតអញអត់អាចនៅត្រាំត្រៃជាមួយ នឹងមនុស្សប្រុសប្រភេទនឹងបានទេនេះដល់ពេលហើយថាឯងនឹងតែងសិភៅថ្មីអានឬមួយក៏ឯងនៅទ្រាំអានសិភៅចាស់ដដែលហ្នឹងទៀតនេះជីវិតឯងគឺមាន តែឯងទេណាតែអ្នកសម្រេចចិត្តបាន ឯងគិតឡើងវិញទៅណា បានជួបគ្នាយូរអូនសុខសប្បាយអត់អូមិនចាំបាច់ប្រាប់ក៏បងនឹងថាអូនសុខដែរមែនអត់ប្រើពេលមើលចិត្តគ្នារាប់ឆ្នាំ ធ្វើសង្សារអូនឥឡូវស្អាតហើយណាពេលរាប់ឆ្នាំស្អាតជាងពេលដែលអូននៅជាមួយបងទៀតពាក្យចាំចាក់ជាប់ត្រជាអស់ពេលរាប់ឆ្នាំ បងមិនក្លាហានបង្ហាញគេ ប់ឆ្នាំបានអីបើសិនថ្លៃមិនច្បាំងលាន់នោះទេណាគេក្លាហានគេច្បាំងយើងអាចត្រឡប់មកវិញដូចដើមបានអត់ក្តីស្រឡាញ់គេបែបមកចោលពេលបងនៅឆ្ងាយពីអូនរយៈពេល8ខែមិនបងដឹងថាបងខ្វះអូនបានហើយបងដឹងតែខ្លួនឯង ស្រឡាញ់អូនខ្លាំងប៉ុណ្ណាចិត្តយកគេមកស្អប់អូនហើយបងសុំទោសណាដែលធ្វើឲ្យអូនមានអារម្មណ៍ខកចិត្តកន្លងមកគាត់សង្សារចាស់អូននេះបានន័យថា នេះជាសង្សារថ្មីបងអូនទេបែកគ្នាជាមួយបង មិនដល់8ខែផងអូនមានតែថ្មីចឹងណាខ្ញុំបានចំណាយពេល6ឆ្នាំ ដែលតកតងជាមួយបង តែគ្រប់យ៉ាង មិនទៅមុខសោះក្រៅពីលួចលាក់ហើយនឹងលួចលាក់តែប្រហែលខែចុងក្រោយនេះ ខ្ញុំនៅជាមួយបងលីបេខ្ញុំមានក្តីសុខហើយក្តីសុខដែរមនុស្សស្រីគ្រប់គ្នាដែលគេចង់បានតែមិនប្រកាសថាពេលនៅជាមួយបងខ្ញុំគ្មានក្តីសុខទេ បងគឺជាសង្សារ6ឆ្នាំរបស់ខ្ញុំ6ឆ្នាំវាយូរខ្លាំងណាបងគិតមើលពួកយើងបានសាងអនុស្សាវរីយ៍ល្អៗមួយគ្នាជាច្រើន ហើយបងបានផ្ដល់មេរៀនជាច្រើនដល់ខ្ញុំ6ឆ្នាំនិង6ខែវាខុសគ្នាឆ្ងាយតែបើសិនជាបងចង់សួរខ្ញុំថាខ្ញុំនៅស្រឡាញ់បងអត់គឺខ្ញុំនៅតែស្រឡាញ់បងអញ្ចឹងតែបើឲ្យខ្ញុំត្រឡប់ទៅរកបងវិញ ខ្ញុំសូមមិនត្រឡប់ទៅវិញដាច់ខាតទោះក្នុងកលៈទេសៈណាក៏ដោយ សាក់ចង់ដឹងអត់ថាហេតុអី បង្ហាញថាគេជាមនុស្សដែលមានគោលដៅទើបធ្វើឲ្យអូនជ្រើសរើសផ្លូវមិនចប់ជាមួយបងព្រោះបងលីបេគាត់ច្បាស់លាស់ជាមួយខ្ញុំហើយរឿងដែលសាក់មិនដែលធ្វើជាមួយខ្ញុំគេគាត់ធ្វើចំនួនទាំងអស់ហើយខ្ញុំក៏មិនត្រឡប់ទៅអានសភៅចាស់ចាស់ដដែលដែរព្រោះថាចុងក្រោយ សាច់រឿងនៅតែដដែលគ្មានការផ្លាស់ប្ដូរសោះអរគុណណាស់ដែលធ្វើឲ្យខ្ញុំដឹងថាកាត់ឲ្យលួចលាក់ជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់វាគ្មានន័យទេទោះបីជាការស្រឡាញ់គ្នាវាជារឿងមនុស្សពីរនាក់ក៏ដោយអញ្ចឹងខ្ញុំទៅសិនឯណាហើយសាក់ ត្រូវតែរស់នៅឲ្យមានក្តីសុខដូចជាខ្ញុំហើយបើស្រឡាញ់អ្នកណាក៏ប្រហែលបើគេដឹងទៅព្រោះថាសម័យនេះពិបាករកមនុស្សដែលស្រឡាញ់យើងពិតប្រាកដណាហើយពាក្យសំទោសមុននេះខ្ញុំមហោសកម្មឲ្យសាក់ហើយក៏អរគុណដូចគ្នាលីហើយណា សង្សារចាស់គេមកក្រោយតែគេធ្វើឲ្យអូនបដូរចិត្ត តាបងស្គាល់គេខ្លីពិតតែដោយមនុស្សស្និទ្ធស្នាលរាប់ឆ្នាំទង្វើគេពិតពិតគេមិនដែលនេះនិយាយពាក្យថាចាំតើអូនសម្រេចចិត្តយកគេមកស្អប់អូនចង់អូនមានឈ្មោះជ្រើគេចាំមកព្រោះនៅក្បែរគេធ្វើឲ្យបេះនំងូនក៏